បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយអឺថ្ងៃនេះថ្ងៃទី1បាទថ្ងៃទី1ខែ1ឆ្នាំ2023ហ្នឹងហើយខ្ញុំបានធ្វើការអាប់ដេតនៅអឺ channel របស់ខ្ញុំបាទពួកអី channel របស់ខ្ញុំមិនបានត្រូវតាមគោលការណ៍របស់ YouTube ហ្នឹងហើយខ្ញុំធ្វើការអាប់ដេត channel យ៉ាងដោយសារខ្ញុំមកចូលអាប់ដេតដូច្នេះកាលពីមុនខ្ញុំប្រើទូរស័ព្ទដៃហ្នឹងហើយប្រើទូរស័ព្ទដៃដល់ ខ្ញុំមិនបានបំពេញនៅគោលការណ៍ទាំងអស់បាទឲ្យបានអឺត្រឹមត្រូវនោះទេ បាទខ្ញុំធ្វើការអាប់ឡូតតាមអឺវីដេអូរបស់ខ្ញុំចូលក្នុង YouTube Studio តាមរយៈទូរស័ព្ទដៃអញ្ចឹងខ្ញុំថ្ងៃនេះបាទថ្ងៃទី1ហើយ ឆ្នាំថ្មីឆ្នាំ2023អញ្ចឹងខ្ញុំធ្វើការអឺអាប់ដេតរបស់វីដេអូរបស់ខ្ញុំជាបន្តបន្ទាប់បាទយើង ចូលទៅកាន់ YouTube ទាំងអស់គ្នាបាទបន្ទាប់មកយើងចូលទៅកាន់ YouTube Studio របស់យើងទាំងអស់គ្នាហ្នឹងហើយបាទឃើញដូច្នេះបាទចេញតម្រងឆ្នេះហ្នឹងហើយអញ្ចឹងដើម្បីទៅកាន់អឺអឺខ្លឹមសាររបស់វីដេអូរបស់យើងហ្នឹងហើយទៅកាន់ឃ្លាំង វីដេអូរបស់យើងបាទអញ្ចឹងយូខ្ញុំនឹងចូលទៅកន្លែងវីដេអូដែលខ្ញុំត្រូវបំពេញបាទដោយសារបាទដោយសារខ្ញុំមិនទាន់បានធ្វើត្រូវតាមគោលការណ៍ហ្នឹងហើយបាទខ្ញុំ scroll ចុះមកចូលមកខ្ញុំជ្រើសរើសវីដេអូមួយណាមួយ នេះទៅចុះហ្នឹងហើយខ្ញុំសាក់ចូលមើលសិន បាទនេះជាថ្ងៃដែលខ្ញុំបង្ហោះវីដេអូនៅ2ឆ្នាំមុនហ្នឹងហើយថ្ងៃទី1កញ្ញាឆ្នាំ2021បាទចឹងនៅពេលឥឡូវនេះខ្ញុំធ្វើការអាប់ដេតតែវីដេអូណាដែលមាន view ច្រើនច្រើនបាទសម្រាប់វីដេអូនេះមាន view ដល់ទៅ1សែនបាទ1សែន12000 444បាទការទស្សនាហ្នឹងហើយ បាទទីមួយខ្ញុំធ្វើការ copy កន្លែងនេះសិនបាទហ្នឹងហើយ copy ថ្ងៃខែឆ្នាំដែលខ្ញុំបង្ហោះបាទ copy ហើយបាទ copy ហើយខ្ញុំចូលទៅកន្លែងខ្មៅដៃបាទបាទចូលកន្លែងខ្មៅដៃបាទហើយយើងចូលមកដល់ផ្ទាំងដូចនេះហ្នឹងហើយអឺបាទហើយខ្ញុំ scroll វាឡើងលើបាទនេះចូលមកដល់កន្លែងនេះខ្ញុំនឹងបំពេញវាបាទ បាទទេវីដេអូមិនត្រូវបានបង្កើតឡើងសម្រាប់កុមារទេបាទអញ្ចឹងខ្ញុំជ្រើសរើសខ្ញុំគ្រីសកន្លែងនេះបាទហើយខ្ញុំចុចរក្សាទុកមួយបាទណាបន្ទាប់មកខ្ញុំបង្ហាញព័ត៌មានជាច្រើនខ្ញុំសកលឡើងលើបាទ បាទបាទគឺគឺបាទបាទនេះគឺបាទគឺខ្ញុំបានបានបានបំពេញបាទខ្ញុំបានបំពេញទៅតាមអឺហ្នឹងហើយតាមគោលការណ៍ហើយខ្ញុំបានដាក់អសរត់ហើយឬក៏កន្លែងបង្កើតវីដេអូបានទីតាមកូនវីដេអូអញ្ចឹងខ្ញុំមកអឺមកមកបំពេញទាំងនេះមកកន្លែងបញ្ចូលស្លាកបាទបញ្ចូលស្លាក ចឹងខ្ញុំធ្វើការបញ្ចូលស្លាកស្លាកយីហោឲ្យស្លាកអឺវាធ្វើទឹក EM ហ្នឹងហើយខ្ញុំអឺ copy ទៅនេះពីដល់នេះហ្នឹងហើយ copy ចំណងជើងវីដេអូហើយខ្ញុំយកមកខ្ញុំយកយកមកផាបាទផាចូល គឺជាប់ឈ្នះហ្នឹងហើយគឺនិយាយរួមគឺអឺយើងត្រូវបំពេញគ្រប់កឡោនហ្នឹងបងប្អូនកឡោនតាមកឡោននីមួយនីមួយយើងត្រូវតែបំពេញបាទដូចជាភាសារបស់វីដេអូដូចជាអការបញ្ជាអសរត់អាមាអសរត់លើអេក្រង់នៅពេលដែលបងប្អូនទស្សនិកជនបានមើលហ្នឹងឯងហើយភាសាចំណងជើងនឹងការនឹងការបរិញ្ញាបាទភាសាខ្មែរបាទហើយ ការបរិឆេទបាទហ្នឹងហើយការបរិឆេទហើយនឹងទីតាំងបាទនឹងហើយនឹងប្រភេទអញ្ញាប័នហ្នឹងហើយអញ្ចឹងវាមានអញ្ញាប័ន2នេះគឺអញ្ញាប័នអឺ YouTube Standard និងអញ្ញាប័នអឺទូទៅបាទអ្នកបង្កើតទូទៅបាទអញ្ចឹងគឺនេះខ្ញុំអឺ ជាលក្ខណៈអ្នកបង្កើតទូទៅបាទបង្កើតទូទៅយើងខ្ញុំខ្ញុំជ្រើសរើសយកអញ្ញាប័ណ្ណអ្នកបង្កើតទូទៅហ្នឹងហើយបងបាទអញ្ចឹងដោយសារអំបញ្ញនេះខ្ញុំបានចុចអឺចុចបាទចុចរក្សាទៅហើយនៅឃើញផ្ទាំងដូចនេះហ្នឹងហើយបាទសម្រាប់នៅវីដេអូអឺមួយនេះខ្ញុំជឿថា វាជាកលឹះមួយ សម្រាប់បងប្អូនទាំងអស់គ្នាហ្នឹងហើយជាកលឹះមួយហ្នឹងហើយខ្ញុំដាក់អសររត់បាទនេះជាអសររត់អឺសម្រាប់វីដេអូហ្នឹងហើយអាចរកលវាមកទាំងនេះបាទកត់បន្តិចទៀតហ្នឹងហើយនេះខ្ញុំដាក់អសររត់ដល់បាទខ្ញុំសរសេរ ខ្ញុំសរសេរក្នុង Translate នៅ Google បាទខ្ញុំសរសេរដោយប្រើសំឡេងនឹងបងប្អូនសូមអព្យាស្រ័យផងនៅពេលខ្ញុំនិយាយខុសនៅបាទនិយាយកអក្សរវិរុទ្ធណា សូមអព្យាស្រ័យបើសិនជាមានចំណុចខុសឆ្គងត្រង់ណាសូមអព្យាស្រ័យបើសិនជាមានចំណុចខុសឆ្គងត្រង់ណាហ្នឹងហើយបាទខ្ញុំដាក់អក្សររត់អជាភាសាខ្មែរទៅកន្លែងនេះបាទស៊ីហ្វបាទមិនដឹងថាភាសាខ្ញុំមិនសូវចេះភាសាអង់គ្លេសហ្នឹងហើយ ដោយសារការបកប្រែជួនកាលវាមិនត្រូវតាមអក្ខរាវិរុទ្ធយើងទាំងអស់នោះទេហ្នឹងហើយចឹងខ្ញុំជ្រើសរើសយកភាសាខ្មែរបាទបាទអឺហឺបាទបាទ មានភាពរអាក់រអួលណាសូមអធិស្ឋានហ្នឹងហើយបងប្អូនទាំងអស់គ្នាហ្នឹងហើយអឺបាទសូមអធិស្ឋានផងហ្នឹងហើយការណានោះការអញ្ចឹងបាទនេះខ្ញុំបានអឺផាសចូលទៅហើយវា បានឡើងនៅក្នុងវីដេអូរបស់ខ្ញុំដូចនេះអញ្ចឹងខ្ញុំចុចកន្លែងរីរាល់ធ្វើការបែនបានដូចជាកញ្ចប់អេក្រង់ជាដើមហ្នឹងកញ្ចប់អេក្រង់ ធ្វើការទាញវាទៅមកខាងក្រោមបាទបាទអញ្ចឹងសម្រាប់នៅវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងបាទសូមអរគុណបាទបាទសូមអរគុណហ្នឹងហើយសូមជម្រាបលាបាទអរគុណទាំងអស់គ្នាបងប្អូនហ្នឹងហើយជម្រាបលាបាយបាយ